បាទសួស្តីអតិជនសិប្បកម្មដៃនិងទ្វារមូបាទ Verm Mechanic វីដេអូថ្មី project ថ្មីបាទសម្រាប់ការងារនេះគឺយើងធ្វើនៅខាងផ្លូវជាតិលេខ3បាទជារោងម៉ាស៊ីនកិនស្រូវបាទសម្រាប់ទ្វាររបស់បងស្រីគឺមានប្រវែងទាបជាងគេបំផុតខ្លីជាងគេបំផុតគឺ6ម៉ែត្របាទអញ្ចឹងសម្រាប់ទ្វារនេះគឺយើងប្រើកម្រាស់ 8C ដែលយើងប្រើម៉ូទ័រប្រភេទម៉ូទ័រជប៉ុនដែលមានអាគុយស្តុបភ្លើងរយៈពេល1អាទិត្យ ថីចំនួនមកទៅគឺយើងប្រើមកតោតបាន បានបានអាចយងស្លាប់ទ្វារបស់គាត់រួចណាដោយសារតែវាវែង7ម៉ែត្រ6ម៉ែត្រ7ម៉ែត្រអញ្ចឹងគឺវាវែងមែនតើហើយសម្រាប់ទ្វារហ្នឹងគឺយើងដាក់អាំពងនេះអាំពងសម្រាប់យងទ្វារហ្នឹងគឺយើងប្រើអាខេះដែរគឺក្រាមមែនតើយើងប្រើមកតាប់កន្លះអញ្ចឹងសម្រាប់អតិជនដែលគាត់ចង់ជាវនៅទ្វាររមូលមិនថា ស្វៀរមូប្រើដៃឬក៏ប្រើម៉ូទ័រទេຂະຫນາດប៉ុន្មានក៏យើងអាចទៅឡើងឲ្យអតិជនបានដែរយើងអត់ខ្វល់ទេអញ្ចឹងអឺអតិជនមិនគិតថាអូអានេះវាធំពេកអានោះវាធំពេកកុំភ័យសម្រាប់ឲ្យតែនិយាយទៅឲ្យតែភ្ញៀវគាត់មានទ្វាប្រព័ន្ធម៉ានគឺយើងតឡើងគាត់ប្រព័ន្ធនឹងបានយើងមានអ្នកបច្ចេកទេសដើម្បីចុះទៅពិភាក្សាជាមួយនឹងអតិថិជនផ្ទាល់ហ្មងអញ្ចឹងមិនភ័យថានិភ័យពេលដែលដាក់ទៅវាធ្លាក់ពេលដែលអីទេយើងមិនភ័យរឿងហ្នឹងទេគឺ អឺសិប្បកម្មដៃជាងខ្ញុំគឺទីឲ្យហ្មងបាទអញ្ចឹងសម្រាប់អឺអតិជនខ្លះដែលគាត់នៅតាមខេត្តណាដោយសារតែខេត្តនឹងគឺយើងរវល់អញ្ចឹងបច្ចិកនៅខេត្តខ្លះគឺយើងត្រូវតម្លាក់ចោលអញ្ចឹងសូមអធិស្ឋានដែរបាទសម្រាប់អតិជនដែលគាត់នៅតាមខេត្តប៉ុន្តែសម្រាប់នៅតាមខេត្តយើងមានជំរឿសមួយជូនគាត់ដែរបើសិនជាគាត់មានជាងដែលចេះតម្លើងនៅខេត្តស្រាប់គាត់អាចទិញស្លឹកទ្វារពីពួកខ្ញុំទៅពួកខ្ញុំកិនឲ្យរៀបចំឲ្យមួយសាទាំងអស់អញ្ចឹងជាងគាត់ដែលនៅខេត្តគេចាំតែតម្លើងយកតែម្ដង ហើយសម្រាប់តម្លៃដែលអតិថិជនយកទៅតម្លើងខ្លួនឯងអញ្ចឹងគឺពួកខ្ញុំគិតតម្លៃបោះដុំដូចបោះដុំឲ្យជាង គេផ្សេងផ្សេងអញ្ចឹងបាទអញ្ចឹងគឺសម្រាប់នៅខេត្តគឺវាផ្សេងអញ្ចឹងដែរហើយសម្រាប់ទ្វាបងស្រីនេះ គឺយើងតម្លើងជើងគាត់តែ7ថ្ងៃទេ យើងកិនស្លាកទ្វា5ថ្ងៃហើយយើងមកតម្លើងតែ2ថ្ងៃទេទ្វានេះយើងរៀងហត់តិចដោយសារតែម្ចាស់ផ្ទះគាត់ប្រញាប់អញ្ចឹងគឺយើងធ្វើចាប់ពីម៉ោង8ដល់ម៉ោង11យប់ ស្អែកឡើងពីម៉ោង8ដល់ម៉ោង11យប់ទៀតបានហើយទ្វារហ្នឹងបាទហើយដល់ពេលហើយរៀបចំមកផ្ទះអីអស់ហើយស្អែកឡើងគាត់បើគាត់ថាមានបញ្ហាឬគិតគាត់អូយើងទៅធ្វើជូនយើងមកតាំងទៀតអញ្ចឹងតតែគាត់សម្រេចចិត្តថាអូខេបានយើងអាចទទួលលុយពីគាត់បានអញ្ចឹងសម្រាប់អតិថិជនដែលគាត់ជឿនៅសិប្បកម្មដៃនឹងទ្វារមូយើងខ្ញុំមិនបាច់ចាំភ័យថាអូនៅពេលដែលពួកខ្ញុំទទួលលុយពីភ្ញៀវហើយពួកខ្ញុំអត់អត់អត់ធ្វើឲ្យគាត់អត់អីអញ្ចឹងនេះហេតុមិនភ័យទេយើងមានធានាយើងមានអីត្រឹមត្រូវបាទ អញ្ចឹងក៏សូមជំរាបលាវីដេអូដែលយើងតឡើងទ្វាជូនគាត់គឺមានតែប៉ុណ្្នឹងទេហើយទ្វានេះគឺស៊ីប្របាក់ស៊ីទេដោយសារតែហត់ពេកយើងធ្វើសាច់សាច់ទឹកតឡើងតែ2ថ្ងៃកន្លះទេអញ្ចឹងអរគុណជំរាបលាសម្រាប់អតិជនដែលគាត់តែងតែពេញចិត្តនៅសេវាកម្មទ្វារមូយើងខ្ញុំបាទសូមជំរាបលា